បាទអរុនសួស្តីបងប្អូន ពីខ្ញុំខ្មែរ Simple Life នៅស្តាលីវត្តខាងត្បូងបាទពីសាវអូស្ត្រាលីបាទបងប្អូនចង់ឲ្យបងប្អូនមើលចំការនៅក្រោយផ្ទះរបស់ខ្មែរយើងដែលរស់នៅប្រទេសអូស្ត្រាលីបាទតើមានស្អីខ្លះនៅក្រោយផ្ទះបាទភាគច្រើននៅក្រោយផ្ទះខ្មែរយើងដែលនៅប្រទេសអូស្ត្រាលីមិនថាតែខ្មែរយើងទេបាទបើនិយាយទៅគ្រប់សញ្ជាតិ គ្រប់ជនជាតិស្ដាំនេះបងប្អូននេះការត្រូវការបន្តិចតួចបាទនេះកោផ្ទះភាកច្រើនភាកច្រើនកោផ្ទះពួកសក់ខ្មៅយើងចឹងឯងមានរបស់របរអីនៅកោផ្ទះចឹងដើម្បីបេះបាទព្រោះអីបាទព្រោះអីវាមានវាមានពីរយ៉ាងបងប្អូននេះអានេះអានេះអានេះគេហៅថា snow pea បងប្អូននេះស្ដែកហៅឡើងតាវាទឹកកាបាទពោះខែនេះ ត្រជាក់យើងណាមករបស់នឹងខែក្តៅអត់រស់បាត់អត់បានទេបាទធ្វើឃើញផ្កាពងផ្កាពងផ្កាផ្កាវាសសបាទវាចិត្តផ្លែតានេះតាផ្លែផ្លែក្រក់បាទបាទវាមានស្អីនឹងឯងសពគ្រប់បាទបងប្អូនវាមានសាឡាត់តិចទៅវាមានជីតិចទៅវាមានស្អីបងបាទនិយាយអស់ដល់ក្រំអានេះប្រពន្ធណាណៃបងប្អូនជីខាងនោះសាឡាត់ដកញ៉ាំចង្អស់បាទ បើនិយាយទៅបងប្អូននៅស្រុកនេះត្រូវឲ្យមានសក់គ្រប់នៅក្រោយផ្ទះមិនថាតែផ្ទះអូនក្រូចបងប្អូនណាក្រូចដើមឈើស៊ីផ្លែក៏មានតំណាំតំណាំវាមានហើយវាក្រូចនេះក្រូចឆ្មាបងប្អូនអានឹងក្រូចឆ្មាដល់ក្រូចឆ្មានឹងក៏ផ្លែខ្លាំងដែរបាទបាទយើងត្រូវឲ្យមានអញ្ចឹងនៅក្រៅផ្ទះបាទ ក្រូចឆ្មានេះអាលឿងមិនមែនអាខៀវទេបងប្អូនអាលឿងអាលឿងនេះវាស៊ីឆ្ងាញ់ជាងអាខៀវអាខៀវស្រុកយើងគេហៅឡាមអានេះគេហៅលេមិនបាទនេះមើលមើលផ្លែហ្នឹងមើលចកោមហ្នឹងដើមផ្លែវាមិនវិញហ្នឹងមកចកោមតែកដាញ់ហ្មងផ្លែកដាញ់កដាញ់ហ្នឹងវាច្រើនអានេះក៏កដាញ់ហ្នឹងសัตว์អាចដាក់សัตว์ចង្រៃធ្វើជាបុកឲ្យវិញបាទស៊ីមអស់ទេមួយឆ្នាំមួយឆ្នាំ ជ្រុះចោលចែកឲ្យញាតិមិត្តហើយបាទទៅកាប់ចោលចេះដើមបាទក្រូចស៊ីក្រូចស្មាក៏មានក្រូចខ្វិចក៏មានបើនិយាយទៅនេះបដោះអីគ្រប់មុខគ្រប់ម៉ាកដើម្បីឲ្យមានអបគ្រប់នៅក្រៅផ្ទះគុំឲ្យអត់ទេបែរអស់ហើយពួកវិជ្ជាខែតិចវាមិនអាចរស់បានទេនេះយើងនឹងកាប់ចោលនៅពេលតិចទៀតតែនៅផ្លែបងប្អូននេះ ផ្លែធំធំហើយវាខៀវខៀវធំធំផ្លែគូសំតែវាអត់តន់ទុំវាត្រជាក់ពេកបាទដើមក្រូចសើចបើបើហូននេះមានសក់គ្រប់មកហើយក្រូចទៀតយើងយកឲ្យនេះក្រូចក្រូចសើចបងប្អូននេះដល់នេះក្រូចសើចនេះមិនមែនតែមិនមែនតែស្លាប់តែចិត្តផ្លែមកវិញចេះតិចទៀតដល់នេះនិយាយពីផ្លែផ្លែនឹងស្ងំវាកោបមិនដឹងគេយកធ្វើ ខ្លះថាយកធ្វើទៅងាំងៅវាតែយើងអត់បានប្រសពមើលឮគេថាដែរពួកអ្នកគេធ្លាប់ញ៉ាំគេថាស៊ីឆ្ងាញ់ជាងគោឆ្មាបាទមកសពនេះវាចាយបងប្អូនស្អីក៏ត្រូវឲ្យមានតិចតួចដើម្បីអីត្រូវការយើងអត់បាច់ទៅផ្សារបាទផ្សារស្រុកនេះវាឆ្ងាយបងប្អូនមិនមែនដើរទៅចូលជិះបានណាសក់បើកឡានទៅមិនបានដើម្បីជិះវៀងត្រូវការបន្តិចតួច អីវិញយើងបានបាច់តែមានខ្ទឹមមានស្អីមានស្អីមានស្វ័យមានអីប៉ុណ្ណាណៃហ្នឹងអត់ទាន់សអស៊ីផងតែផ្លាស់ចេញផ្កាបាត់ហើយបាទហើយបងនេះស៊ូបើវាមិនវាអត់តែទេខែនេះបាទខ្ញុំទៅកាប់ដើមវាចោលបាទបងប្អូនខែនេះគឺខែចាប់ពីខែ7ដល់គេត្រូវកាប់ដើមវាចោលនៅស្រុកនេះដើម្បីឲ្យវា ចូលខែក្តៅមកបាទខែ9គឺខែក្តៅវាត្រូវលាស់វិញបាទបាទហើយចំណែកអានេះវិញបាទគេហៅ rocket នេះគឺផិនចំណៃផិនបលាំងទេបងប្អូនបាទនេះខ្មែរយើងយកទៅញោមគេហៅញោមសាឡាត់ញោមបន្លែញោមអីស៊ីបាទឆ្ងាញ់គួរសមដែរហើយនេះដើមជើងផ្កាហើយយើងអត់ញ៉ាំបានញ៉ាំហើយបាទបងប្អូននេះល្អមែនតើស្វ័យស្វ័យជ្រក់បាទស្វីនេះឆាឆ្ងាញ់ទេបងប្អូន អត់មានធ្វើអីក្រៅវិឆាបានទេនេះខ្ញុំដឹងបាទអានេះក៏ស្វ័យជួដែរបាទធំធំគូសំអានេះជីវ៉ាន់ស៊ុយមើលបងប្អូនឡើងទៅជាអញ្ចឹងហ្នឹងបាទនៅក្រោយនៅស្រុកនេះបាទដូចខ្ញុំប្រាប់ចឹងអត់មានអីអស្ចារ្យទេបងប្អូនរស់នៅស្រុកនេះគឺជីវិតរស់នៅស្រុកនេះគឺសាមញ្ញជាទីបំផុតបងប្អូនអត់មានអីអស្ចារ្យទេយើងមានពេលគឺពិសេសគឺមនុស្សដែលចាស់ចាស់ដែលសម្រាប់ពីការងារដែលទៅធ្វើការងារអីលែងសូវបានហ្នឹង គឺគេតែងតែដាំចឹងមកខ្ញុំគួរហ្នឹងឡើងផ្សារថ្មីទៀតហើយចិត្តបានញ៉ាំទៀតហើយទាំងអោហ្នឹងបាទយួនហៅទាំងអោខ្មែរទាំងហៅអីទេបាទបន្លែហ្នឹងយើងមានអីមានតែអត់ពេលអត់ទៅផ្សារទៅអីបាទមកកាប់អាហ្នឹងឆ្ងោឬក៏កាប់វាយកទៅឆាទៅបាទមានអីហើយម្យ៉ាងទៀតអានេះបងប្អូនយើងដាំខ្លួនយើងយើងដឹងថាយើងដាក់ស្អីហ៎បាទ គឺគ្មានជីគ្មានអីទេគឺ100%គឺធម្មជាតិហ្មងបាទអត់មានជាតិគីមីទេអានេះនេះសូម្បីតែអាចមន់ក៏ខ្ញុំអត់មានដាក់ដែរវាល្អអញ្ចឹងឃើញអានេះវាកាប់អស់ម្ដងក៏បីដូចព្រៃឈើអញ្ចឹងបាទអរនេះសត្វដែរសត្វតែគ្រឿងស៊ីបើនិយាយទៅបងប្អូនហើយខែនេះវាមិនសូវល្អទេខែតិចណាតិចមិនដូចស្រុកខ្មែរយើងទេស្រុកខ្មែរយើងវា ស្អីបើនិយាយទៅស្អីក៏ដាក់បានដែរក៏ដាក់ដាក់ទៅដោះដែរតែស្រុកនេះបើបងប្អូនមិនរើសពេលរើសវេលារើសកន្លែងដាំទេអត់អត់អត់បានញ៉ាំទេបាទដាំអត់បានញ៉ាំទេអាដំណាំយើងត្រូវឆែកមើលវាអាណាត្រូវដាំក្តៅអាណាត្រូវដាំក្នុងលុបអាណាត្រូវស៊ីស្អីគេខែដាំខែណាដាំនៅតំបន់ណាបាទបានបានបើសិនជាយកអត្តប័យនេះបាទ បែកនេះវាត្រូវនៅ5ថ្ងៃមកជីវិតវាបើដាក់ក្នុងលុបក៏អត់ខ្វែដែរបាទអត់អីបាទដូចខ្ញុំប្រាប់នេះនៅស្រុកគេនេះគឺអត់មានអីអស់ចាស់ទេបងប្អូនសាមញ្ញសាមញ្ញបាទបងប្អូនច្រើនបងប្អូនដែលបានជួយមើលវីដេអូមកដល់ទីនេះបាទអញ្ចឹងបាទវីដេអូនេះសន្មតថាចប់តែត្រឹមនេះចោះបាទចាំជួបគ្នានៅវីដេអូក្រោយបាទមិនដឹងរឿងអីទេបាទបងប្អូនបាទ มาออกคุณชามาบายบาย